កាលពីពេលមុនយើង តែងតែដឹកទំនិញចូលមកផ្គត់ផ្គង់ក្នុងប្រទេសច្រើនជាងដឹកចេញឥឡូវអាដឹកចេញវាច្រើនជាងអាដឹកចូលដោយសារយើង ជាប្រទេសនាំចេញយើង ជាប្រទេសនាំចេញអញ្ចឹងទេខ្ញុំសូមបញ្ជាក់សូមឯកឧត្តមអគ្គរដ្ឋទូតអូវីណូអត់សូស៊ីបើសិនជាខ្ញុំអាសាលើកជាមួយមិត្តជប៉ុន ថាឲ្យពន្លឿន ធ្វើឲ្យទឹកជ្រៅសុំកុំថ្នាំងថ្នាក់ជាមួយខ្ញុំព្រោះចាក់ខូវវិស័យរបស់ខ្ញុំទៅលើបញ្ហាយុទ្ធសាស្ត្រនៃការគ្រប់គ្រងនិងដឹកនាំប្រទេសនេះ ខ្ញុំពិតជាយល់ច្បាស់ថាអ្វីទៅ ដែលជាឧបសគ្គអញ្ចឹងបើអានោះជាឧបសគ្គខ្ញុំត្រូវតែនិយាយហើយខ្ញុំអត់សុំយកមកធ្វើបង្ហើយពិចារណាបាយផ្ទះខ្ញុំទេ ខ្ញុំយកមកដើម្បីពន្លឿនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែលឿនហើយកាន់តែលឿនហើយជាងនេះទៅទៀតណាសុំបញ្ជាក់អ្នកខ្លះគេថាជប៉ុនជួយលុយច្រើនណាស់ឲ្យខ្ចីឲ្យអីហ្នឹងឲ្យពួកភ្នំពេញពុកឲ្យលុយហើយទៅសួរជប៉ុនទៅសួរជប៉ុនខ្លួនឯងទៅខ្ញុំអត់ដឹងទេណា ជប៉ុនដេញថ្លៃអីនៅខ្លួនឯងនៅតូក្យូទៅរួចហើយជប៉ុនមកធ្វើទៅដល់ទៅពេលសម្ពោធហៅខ្ញុំមកសម្ពោធមកខ្ញុំទៅមិនបានកាន់លុយជប៉ុនណាអញ្ចឹងទេ អ្នកណាចង់ថាចោតប្រកាន់អំពីរឿងរដ្ឋាភិបាលភ្នំពេញពុកលួយស៊ីលុយជប៉ុនអីជប៉ុនមិនមែនល្ងងទេជប៉ុនគឺជាប្រទេសដែល មានការគ្រប់គ្រងម៉ត់ចត់ គាត់ធ្វើប្រើប្រាស់បានទេណាហើយក៏គ្មានប្រទេសណា ដែល គេឲ្យលុយយើងមកស្រស់ស្រស់ហើយមានលទ្ធភាពទៅដកយកលុយនឹងយកមកចាយទេដកយកលុយនឹងមកចាយទេ អាហ្នឹងនិយាយគ្នាឲ្យច្បាស់អំពី ចំណុចនេះ អស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជាដំបូងគេនៅកម្ពុជាសូមជម្រាបជូនដំណឹងដល់ប្រជាកសិករតាមបណ្ដាសហគមន៍កសិកម្មទាំងអស់មេត្តាជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសទទួលទិញបន្លែផ្លែឈើនិងត្រីសាច់ពីកសិករក្នុងមួយថ្ងៃចំនួន500តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិជាងនេះទៅទៀតមជ្ឈមណ្ឌលមានតូបជួលសម្រាប់លក់កសិផលបោះដុំនិងមានចំណតធំទូលាយសម្រាប់អតិថិជនមកពីបណ្ដាខេត្តអាស័យដ្ឋានមជ្ឈមណ្ឌលផ្លូវវែងស្រី ប្រេងភូមិត្រពាំងថ្លឹងសង្កាត់ចំចាងមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង070 8012 071 77 77 212 092 8012